បាទសួស្តីបងប្អូនដែលចូលចិត្តលេងហ្គេម Mobile PUBG ទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំមានវិធីសាស្ត្រមួយដែលធ្វើឲ្យ setting ដែលយើងលេងហ្នឹងគឺវាដើរទៅ smooth បាទអញ្ចឹងបើចង់ដឹងយើងទៅចូលទៅ setting នៅក្នុង game ទាំងអស់គ្នានៅក្នុង setting ក្នុង game ហ្នឹងគេមានដាក់ថាទី1គឺ basic ហ្នឹងយើងគឺយើងយក basic ហ្នឹងតបមកយើងមើលទៅពាក្យ outline outline ហ្នឹងមាន out និង on on ហ្នឹងគឺយើងអឺ យកអស់មកព្រួយដើម្បីយើងឲ្យវា smooth តិចកាន់តែយកអនទៅ បើទូរស័ព្ទយើងរ៉ែមក្រោម 4G ហ្នឹងគឺវាពិបាកលេងមែនតើទី2កាមេរ៉ាហាយកាមេរ៉ាហាយហ្នឹងគឺបើខ្ញុំខ្ញុំយកហាយខ្ញុំមកយក low ទេហ្នឹងគឺកាមេរ៉ាហាយហ្នឹងគឺខ្ញុំឧទាហរណ៍ឲ្យមើលឧទាហរណ៍ថាយើងយកហាយគឺកាមេរ៉ាវាប៉ុណ្ណឹងចាំយើងយក low វិញអញ្ចឹងកាមេរ៉ាវាទុំជាងហ្នឹងមានន័យថាទី clear នៅខាងមុខហ្នឹងគឺតូចមែនតើយើងពិបាក លេងតែយើងយកហាយទៅហ្នឹងវាធំអញ្ចឹងខ្ញុំរីកមិនឲ្យអ្នកនរគ្នាយកហាយអូខេឥឡូវយើងចូលមក basic មួយទៀតតែនៅខាងស្ដាំដៃរបស់យើងគឺ shadow shadow ហ្នឹងគឺគ្រាន់តែជាសមាផុសសัตว์ទេអញ្ចឹងវាអត់មានចោតជាបញ្ហាចំពោះនឹងការយើងលេងហ្គេមទេណាអញ្ចឹងយើងចាំមើលខ្ញុំបើកអនបើកអន You can't run មកផុសតួអង្គហ្នឹងនេះក៏សមាផុសសัตว์យើងហ្នឹងជាមួយយើងបកវិញ បើកាលណាយើងបិទគឺអត់មានសមោទេអាហ្នឹង shadow shadow វាអត់មានជាបញ្ហា Don't be lazy Leo run លើបងអត់ចាំទៀតគឺ script HP script HP ហ្នឹងគឺខ្ញុំវិកំមិនឲ្យអនទៅពីពីពេលណាយើង You cannot bear my wrath HD ហ្នឹងគឺពេលយើងហ្វាមសัตว์ទៅគឺវាចេញគេហៅថាពងពងដែលយើងវាយសัตว์ហ្នឹង Chase me ផ្នែកក្រហម Let's fight side by side. My tiger has been with me many years. You cannot bear my wrath. ទេដែលយើងវាយសัตว์ហ្នឹងគឺអត់មានចង្កុំអីមកទេ You can't run ខ្ញុំអនវិញណាយើងចាញ់ចាញ់ចាញ់ចាញ់ Don't be lazy Leo run ហ្នឹង chips XP អញ្ចឹងយើងអនក៏បានយើងបើក៏បានដែរមួយទៀត damage page Kinetic ហ្នឹងក៏ដូចស្រៀងនឹង scripts HP ដែរបងប្អូនគ្រាន់តែពេលដែលយើង Let's fight side by side អង្គទៅគឺលោកមានចេញដែរទៅហើយកូនតបដែរ Let me harness you ពេលអត់គឺវាចេញហើយយើងទៅអង្គឲ្យ Can't run អឺ Kinetic ហើយចំណែកឲ្យ My tiger has been with me. យើងពណ៌នេះចាំមើលដល់ពេលយើងអស់ហ្នឹង Let me harness you ហ្នឹងវាអត់មានអីសំខាន់ទេបើក៏បានបិទក៏បានហើយមួយទៀតអឺ refresh rate refresh rate ហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹង graphic យើងមើលដែរយើងយក low ហើយយើងយកយក high បើទូរស័ព្ទយើងទំនើបបើជីឡើងយើងអាចយក high បាន តែយើងយកឡូក៏បានគាត់តែពេលទូរស័ព្ទខ្លះយកអត់បានដាក់ហាយទៅគឺវាលោតឲ្យយើងអៅមកហើយខាងក្រោមនោះគឺមាន graphic smooth medium high extra អញ្ចឹងទៅអញ្ចឹងយើងអានេះយើងអាចយកហាយបានដោយសារវា 4G ដែរបងប្អូនអញ្ចឹងបាទអរគុណអរគុណផងដែរខ្ញុំមានតែប៉ុណ្្នឹងទេហើយមានវិធីសាស្ត្រកែ setting ឲ្យស្រួលលេង mobile PUBG បាទសូមអរគុណ